តារាចម្រៀងស៊ូដាណេបណ្ដើអតីតស្វាមីជាធម្មតាធ្វើអ្នកគាំទ្រសង្ស័យថាត្រូវគ្នាវិញថ្មីថ្មីនេះគេបានឃើញតារាចម្រៀងពហុជំនាញស៊ូដាណេបានបង្ហាញរូបភាពជាមួយនឹងអតីតស្វាមីដែលជានិកជនខ្មែររស់នៅប្រទេសអាមេរិកបើទោះបីជាពួកគេបានចែកផ្លូវគ្នា មួយរយៈហើយក្តីមានការសង្ស័យថាតារាចម្រៀងពហុជំនាញនឹងជានេតការីរបាំរូបនេះប្រហែលជាត្រូវរើគ្នាវិញហើយ។ គេចាំបានថាតារាចម្រៀងស៊ូដានេបានរៀបការជាមួយស្វាមីជាអ្នករស់នៅសហរដ្ឋអាមេរិកកាលពីអំឡុងពាក់កណ្ដាលឆ្នាំ2019ប៉ុន្តែគួរឲ្យសោកស្ដាយមួយរយៈចុងក្រោយមកលេចលឺដំណឹងថាជីវិតប្តីប្រពន្ធរបស់អ្នកទាំងពីរបានដើរដល់ផ្លូវបែកតែយ៉ាងណាតារាសម្បល់ស្រអែមរូបនេះមិនបានទម្លាយពីដើមហេតុដែលនាំឲ្យពួកគាត់ចែកផ្លូវគ្នាឡើយ។ អ្វីដែលកត់សម្គាល់ថ្មីថ្មីនេះស៊ូដាណេបានបង្ហាញរូបភាពយ៉ាងស្និទ្ធស្នាលជាមួយនឹងអតីតស្វាមីក្រោយលោក បានមកលេងស្រុកកំណើតកាលពីពេលថ្មីថ្មីនេះធ្វើឲ្យមហាជន មានការសង្ស័យថាពួកគេទាំងពីរនាក់ប្រហែលជាត្រូវរើគ្នាវិញព្រោះកន្លងមកឃើញពួកគេផ្អែមល្ហែមគ្នា នៅពេលដែលអតីតស្វាមីចុះឡើងស្រុកខ្មែរម្ដងម្ដងតាកតងជាមួយនឹងរឿងនេះស៊ូដាណេបានប្រាប់អ្នកលេងបណ្ដាញសង្គមថារវាង នាងនិងអតីតស្វាមីមិនអាចត្រូវរើគ្នាវិញឡើយព្រោះពេលនេះ មានផ្លូវដើររៀងខ្លួនហើយក្នុងនោះតារាពហុជំនាញរូបនេះបានប្រាប់ថាពីភរិយាស្វាមី ស្របច្បាប់មកคลายទៅជាអតីតមិនដែលឆ្លោះប្រកែកឬក៏ស្គាល់ពាក្យអាម៉ឹងសម្ដីតូចធំដាក់គ្នាម្ដងណាទេអរគុណកើកើប៉ាវបាយល្ងាចមិញរាប់អានបានរាប់បើមិនរាប់ទេចាំគិតទៀតបន្ថែមពីលើនេះស៊ូដាណេបានប្រាប់អ្នកគាំទ្ររបស់ខ្លួនតាម Facebook ថា ោះបីបែកគ្នាតែអតីតស្វាមីនៅតែផ្ដល់តម្លៃដល់រូបនាងតែយ៉ាងណាមិនអាយត្រូវគ្នាវិញទេ